កូវីដលើកូវីដចិត្តអញសិនរអន់ពីនកើតគ្រឹងភ្លុំកោងលកៅផ្សាក់អញសេងតាំងហើមលេងក្លែងជឹងកៅត្ររះក្រៅចេអន់ទុតតយឡងសង្កៃអង្គ រាវតៃលើយក្រៅអន់ច្រាំងទួយពូរាំងសយរិញសយខំកូវីដចិត្តអញសិនឲ្យខាចខាក់វើយចែវាយគ្រឺយសើអន់តាលំញាតកូវីដចិត្តអញសិនចិត្តតយប្រាល់ រិចរាលពឹងប្រទេសចាំងហើយខ្ញុំបានអើយអើយអណ្ដាតៅអណ្ដាពួដាំចេបចំបងកាន់ទិញឌូ ដាក់កាខាក់សេងបាសាក់ត្រខឹកគូមកទៀតប្រចែអន្ទិលទឹកបពូលួមបាកាំងរាំងត្រង់ត្រង់អន់ប្លង់ទីងឌូចែហិនលូសើពូខាត់ហាមអូផាពឺ ទឹកតយក៏វាចិត្តសិនដាក់លំជិនគួចង្ហាយលឹងកំឡាំងអូត្រកសោមចែច្រោមថាពូហើយជឿខ្លាំងពូលាវាំងយោទឹកអៀងក្វា កាត់កូវីដចិត្តអិនសិនកាចតាតិចចែពីលវិចត្របំកាន់លកៅទាំងឡាពួកអីញាកលំបាកទៅមួនមយ៉ាត្រលក្សាសង្កាយដាក់លឿន